យើងសួរឯងឯងនឹងមកពីណា ហើយកូនចៅរបស់អ្នកណារៀនបានប៉ុណ្ណាហើយគឺខ្ញុំអត់មានសញ្ញាទេម៉ាក់គឺខ្ញុំមានតែបងទេពដែល ជាប្តីខ្ញុំហើយឥឡូវគឺខ្ញុំមានម៉ាក់ម្នាក់ទៀតជាសាច់ញាតិឯងហើយនឹងកូនទេពនេះជួបគ្នាប្រហែលដងហើយនៅកន្លែងណាខ្លះបាន ជាមានផ្ទៃពោះរត់មកឲ្យយើងជួយហ្នឹងគឺ គឺពួកខ្ញុំស្រឡាញ់គ្នាយូរហើយណាម៉ាយើងមិនបានសួរឯងថាឯងស្រឡាញ់គ្នាយូរប៉ុណ្ណាទេ យើងចង់សួរឯងថាឯងហើយនឹងកន្ទេបនេះបានណាត់ជួបគ្នានៅកន្លែងណាខ្លះហើយប្រហែលដងហើយគឺនៅការ៉ាអូខេកន្លែងផ្សេងច្រើនទៀតមិនក៏មិនទៅហ៎មិនក៏នាំគ្នាទៅកន្លែងនឹងវិញគឺខ្ញុំចង់ធ្វើការណាម៉ាខ្ញុំមិនអាចចេញខាងក្រៅបានទេតើបងទេពទៅរកខ្ញុំដល់កន្លែងតែម្ដងទៅណាម៉ាក់ អញ្ចឹងមានន័យថាឯងគឺជាស្រីបំរើខារ៉ាអូខេ នៅកន្លែងនោះតាមមែនដែរទេហ៎ចា ហេតុទៅហប់មិនហ่ะបើក្នុងផ្ទះយើងឥឡូវហ្នឹងវាមានចោលអាចចោលកំបុកចោលអំបែកហ្នឹងណាទុកប្រហែមិនបានទេបាត់ឥឡូវហ្នឹងមានចោលមានចោលអញ្ចឹងម៉ាក់អ្នកណាគេចោលនោះមើលខ្លួនឯងទៅម៉ាក់ប្តីខ្ញុំថាម៉ាក់នេះត្រូវទៅទាលុយគេនៅមហូមហើយហត់ម៉ាក់ម៉ាក់ផ្សារទឹកសិនទៅ បងស្រីផ្សារទឹកអ្នកណាម៉ាក់អ្នកណាប្តីហើយនេះគឺជាអ្នកណាអុយហើយទឹកស្អីគ្មានខាន់ផ្កាមលីអញ្ចឹងណែហើយយើងប្រាប់នឹងឯងប្រមាណដងហើយហាថាយើងនេះគឺជាមនុស្សចាស់បុរាណទឹកដែលយើងផឹកហ្នឹងណាគឺត្រូវតែមានខាន់ផ្កាមលីនឹងរោយផ្កាមលីពីលើទឹកហើយយើងនេះនេះឯងយកទឹកហាយកទឹកលូទឹក លៀងស្អីពីណាមកឲ្យយើងផឹកហ្នឹងហ៎ហីបកែណាណោះអាខាងយកចិត្តខុសរឿងអូយើងនេះវាភ្លេចគិតទៅ ថានេះគឺជាទេពកសលរបស់នឹងឯងអារបៀបគេហៅថាទេពកសលតាក់ភ្នៀវនោះណាម៉ាក់បើសិនជាម៉ាក់មិនផ្សារទេចាំខ្ញុំទៅយកថ្មីមកឲ្យក៏បានដែរយើងមិនផឹកទេ វាត្រីបាច់ផឹកទេអូយម៉ាបើម៉ាក់មិនប្រសាទេចាំខ្ញុំទៅយកឲ្យម៉ាក់ចាំមិនចេះមកខ្ញុំទៅអីមិនបាច់ទេយើងមិនឃ្លានមិនផឹកអីទៀតទាំងអស់ឲ្យតែរបស់នឹងឯងគឺយើងមិនត្រូវការទាំងអស់កុំថាឡាយទឹកស្អីក៏ដោយឲ្យតែជារបស់របស់នឹងឯងគឺយើងមិនត្រូវការហើយមុខនឹងឯងនោះក៏យើងលែងត្រូវការឃើញទៀតដែរ ញ្ចឹងចាំខ្ញុំទៅយកទឹកផ្កាម្លិះមកឲ្យម៉ាក់ផ្សារម្ដងទៀតបាច់ទេតែផាត់ផាត់ពីមុខយើងទៅផាត់កុំបាច់ត្រឡប់មកវិញមកយើងឃើញមុខទៅឆាប់ទៅតាម៉ានេះស្អីឲ្យប្រកាសទៅហើយនាងម្នាក់នោះគឺជាអ្នកណា មានអ្នកណាមានអ្នកណាទៀតគឺប្រពន្ធប្រុសទេពនឹងណា អើយនេះណាចង់តែស្លាប់ឲ្យបាត់បាត់ទៅទេនេះសុកសុកណា នាំរឿងមកឲ្យម៉ែឪអាប់យុះអាប់អីអស់លីងមិនដឹងថារើសស្រីនឹងយកមកពីណាទេប្រពន្ធប្រុសទេហើយស្គាល់គ្នាតាំងពីពេលណារៀបការតាំងពីការបានជានាំចូលមកផ្ទះនេះអញ្ចឹងណា នេះនេះប្រុសទេពនេះប្រាប់មកមិញដែរថាឯងមកតែស្មានតែមកថ្ងៃផ្សេងតើមានដឹងអីថាមកថ្ងៃនេះនោះនេះมันបានត្រៀមអីទទួលទេបន្តិចបន្តួចចឹងក៏ប្រកែប្រកាន់អីណាអើហើយចុះយកកៅមកចានគួសមនេះប្រហែលជាមិនស្នាក់នៅយូរថ្ងៃអីក្មួយហាអេណែស្នាក់នៅប្រហែលថ្ងៃក៏ប្រហែលទៅ ណាមិញមានតែថាអីកុំតែខ្លាចចិត្តមិញអីណាក្មួយណាម៉ាតែស្រងមិនមែនមកនៅតិចថ្ងៃទេណា គឺខ្ញុំចង់សុំម៉ាក់ឲ្យស្រស់នៅជាមួយពួកយើងរហូតម៉ាក់គិតយ៉ាងម៉េចដែរអេហើយឯងនេះនិយាយស្អីហ្នឹងហ៎ណែគេជាកូនស្រីណាហើយមកយកកូនគេមកនៅក្នុងផ្ទះយូរថ្ងៃបែបម៉េចវាអត់ខ្លាចចិត្តឪពុកម្ដាយគេទេអីហ្នឹងហ៎តែតែសុំមិនមែនជាមិត្តខ្ញុំទេណាម៉ាក់តែនាងជាប្រពន្ធរបស់ខ្ញុំណាហ៎នេះឯងនិយាយថាម៉េចហ្នឹងហ៎ប្រពន្ធណៃហើយហើយពួកឯងតែពីរនាក់នោះឈួតទេហ៎ តែមិនតដឹងក្បាលដឹងកតុយការងាររកស៊ីនៅណារកលុយកាក់នៅណាផងចេះមករកយកគ្នាធ្វើប្តីធ្វើប្រពន្ធទៅកើតហ៎ហើយនេះឯងអត់ចេះខ្មាស់ខ្លួនឯងទេអីហ៎មកយកគ្នាជាប្តីប្រពន្ធឯងមិនចេះខ្មាស់ខ្លួនឯងទេអីមីងពួកខ្ញុំបានស្រឡាញ់គ្នាហើយហើយក៏បានចូលចូលជាមួយគ្នាដែរមីងកុំប្រកាន់អីទទួលយកខ្ញុំផងទៅមិនដឹងទេរឿងរ៉ាវដែលពួកឯងជាអ្នកបង្កើតឡើង ដោះស្រាយខ្លួនឯងតែពីរអ្នកហ្នឹងទៅម៉ាក់ខ្ញុំនាំស្រស់មកគឺមកពឹងម៉ាក់ នេះម៉ាក់ចង់ឲ្យពុកខ្ញុំដោះស្រាយដោយខ្លួនឯងអញ្ចឹងហ៎មកចង់ឲ្យម៉ាក់ធ្វើម៉េចណាបើអង្គវាខែតិចបាយអញ្ចឹងហើយនេះណែម៉ាក់មិនដឹងនោះទេឯងនេះទៅដោះស្រាយជាមួយនឹងឪពុកម្ដាយខាងស្រីដូចខ្លួនឯងទៅម៉ាក់យកចិត្តខ្ញុំផងទៅណាខ្ញុំគិតថាស្រស់មិននៅជាមួយពួកយើងក៏គ្មានអីពិបាកនោះដែរណែវាអត់មានអីពិបាកទេសម្រាប់ពួកឯងទាំងពីរអ្នកហ្នឹងនោះតែអ្នកដែលពិបាកនេះគឺម៉ាក់ឯណែ ឯងនិយាយមកនេះមានយកចិត្តម៉ែអត់ណាហើយមុននឹងពួកឯងទាំងពីរអ្នកនេះតែធ្វើរឿងតែប្លែកតែផ្ដាស់មកនេះមានបានយកចិត្តម៉ាក់ដែរឬក៏អត់ណាម៉ាក់អះទទួលយកអត់បានទេបើម៉ាក់ទទួលយកពុកខ្ញុំមិនបានក៏គួរតែទទួលយកចៅម៉ាក់ផងទៅនេះឯងនិយាយថាម៉េចហ្នឹងហ៎ពួកឯងទាំងពីរអ្នកហ្នឹង ចាំខ្ញុំធ្វើឲ្យយើងសួរឯងឯងនឹងមកពីណាហើយកូនចៅរបស់អ្នកណារៀនបានប៉ុណ្ណាហើយគឺខ្ញុំអត់មានសាច់ញាតិទេម៉ាក់គឺខ្ញុំមានតែបងទេពដែលជាប្តីខ្ញុំហើយឥឡូវគឺខ្ញុំមានម៉ាក់ម្នាក់ទៀតជាសាច់ញាតិឯងហើយនឹងកូនទេពនេះជួបគ្នាប្រហែលដង ហើយនៅកន្លែងណាខ្លះបានជាមានផ្ទៃពោះរត់មកឲ្យយើងជួយហ្នឹង គឺគឺពួកខ្ញុំស្រឡាញ់គ្នាយូរហើយណាម៉ាក់យើងមិនបានសួរឯងថាឯងស្រឡាញ់គ្នាយូរប៉ុណ្ណាទេ យើងចង់សួរឯងថាឯងហើយនឹងកូនទេពនេះបានណាត់ជួបគ្នានៅកន្លែងណាខ្លះហើយប្រហែលដងហើយគឺនៅការ៉ាអូខេកន្លែងផ្សេងច្រើនទៀតមិនក៏មិនទៅហ៎មិនក៏នាំគ្នាទៅកន្លែងនឹងវិញគឺខ្ញុំចង់ធ្វើការណាម៉ាក់ខ្ញុំមិនដាច់ចេញខាងក្រៅបានទេតើបងទេពទៅរកខ្ញុំដល់កន្លែងតែម្ដងទៅណាម៉ាក់ អញ្ចឹងមានន័យថាឯងគឺជាស្រីបម្រើខារ៉ាអូខេនៅកន្លែងនោះតាមមែនដែរទេហាចាស្រីខូចហើយនេះម៉ាក់ព្រមតាមប្រទេបដែរហ៎ហើយនេះណាម៉ាក់ចេះតែទ្រាំទ្រាំសិនទៅខ្ញុំត្រឹមទី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 អីបងឯងឯងទៅយកប្រពន្ធប្រពន្ធនៅធ្វើការកន្លែងចឹងចឹងចរិតថោកទៀតចឹងយកមកធ្វើប្រពន្ធហ៎ជំជឿណាម៉ាក់អើឈើប្រណាំងឲ្យឯងនៅមិនចាំផងហ៎ម៉ាក់បដាឯងថាម៉េចថាកុំឲ្យឯងនេះទៅសើគប់នឹងទៅរត់កន្លែងចឹងចឹងម៉ាក់មិនចូលចិត្តហើយដូចក៏ឯងបដាស្រាប់ម៉ាក់ចឹងម៉ាក់មិនចង់ឲ្យខ្ញុំទៅទីនោះឬមួយក៏ម៉ាក់នឹកឃើញរឿងប៉ែប៉ាប្រពន្ធនៅទីនោះប្រុសទេពខ្ញុំមិនដឹងទេខ្ញុំស្រឡាញ់ស្រស់ស្រស់ជាមនុស្សល្អមិនមែនជាមនុស្សអាក្រក់ដូចតែម៉ាក់គិតទេអញ្ចឹងហ៎ មនុស្សស្រីដែលល្អគេទៅធ្វើការកន្លែងអញ្ចឹងអញ្ចឹងមែនហ៎ហើយមនុស្សស្រីដែលល្អនេះមករត់តាមតបបំផើមបង្អួតភ្នែកញៀនអញ្ចឹងហ៎ហ៎ខំរៀនឲ្យអស់លុយមកកកោកតែទីបំផុតឯងគិតបានតែប៉ុណ្ណឹងហ៎ហ៎ប្រទេបម៉ាក់ការងារនឹងមានអីមិនល្អមិនមែនទៅលក់ខ្លួនឯណាបើស្រស់គេរើសបានណាគេមិនមែនទៅធ្វើការនៅហ្នឹងទេខ្ញុំមិនដឹងទេស្រស់គឺត្រូវតែនៅទីនេះជាមួយនឹងខ្ញុំបើម៉ាក់ដេញស្រស់ខ្ញុំក៏ត្រូវទៅជាមួយស្រស់ដែរ ខ្ញុំទៅហើយប្រទេបណៃឆាប់ព្រាមប្រទេបអើយគឺមានណាម្នាក់គឺមានណាម្នាក់កាត់មកខ្ញុំអញ្ចឹងអាពុកវាបែបម៉េចកូនវាក៏បែបហ្នឹងនេះឯងចង់ទៅស្លាប់ដល់អាពុកឯងនៅតែតាក់ទងជាមួយស្រីអញ្ចឹងទៅណាហ៎ នរីរ៉ៃចូលមកគាត់មានថាឲ្យអូនអត់ចាំបងអូនប្រាប់បងថាគាត់ស្ដីឲ្យអូនដូចជាម៉ាក់ដែលធ្វើដាក់អូនរាល់ថ្ងៃនោះបងជឿអត់តើអូនគិតថាកុំអីអូនសុខចិត្តត្រង់វិញល្អជាងស្រោចុះអូនប្រកាន់ពួកគាត់អត់ត្រង់បន្តិចទៅណា នៅទីណាក៏ពិបាកដែរវាពិបាកដូចដែលអូនទ្រាំជាមួយនឹងផ្សែងភ្លើងរាល់ថ្ងៃអញ្ចឹងណាចុះបើសិនជាមិនអាចទ្រាំបានអ្នកអាចយកទឹកមកប្រឡុតកុំឲ្យមានផ្សែងបានអត់បានសំដីណាយើងហ្នឹងអើយអើយមកដល់ហើយណោះហើយនៅមុខណោះមិនលឺទេបែរទីមកសាយក្អាកអាយសបាយអនៅក្រោយនេះវិញផ្ទះនោះដូចជាមានសបោបនទៀតដល់ហើយណា បាយហ៎ម៉ាក់ម៉ាក់ហៅខ្ញុំពីកាលមិនក៏ខ្ញុំមិនលឺហើយម៉ាក់ហៅខ្ញុំទៅអីការងារកុំចេះជួយធ្វើណែបើមាន ពេលតនេខ្លាំងណាស់ណារកវិធីជួយរកលុយយកមកគ្រប់គង់នៅក្នុងគ្រួសារនេះផងព្រោះម៉ាក់ណាគ្មានលទ្ធភាពចិញ្ចឹមឯងរហូតដល់ធំប៉ុណ្ណេះឬក៏អស់មួយជីវិតនោះទេខ្លួនកាន់តែធំហើយគ្មានកំណត់ចេះរកស៊ីអីបន្តិចទេហើយថែមទាំងតអស់ក្បាលមីណាមីណៃនេះមកឲ្យឯងជួយចិញ្ចឹមទៀត អើយចាំជាអំពិលຕົកមែនអញអើយអញម៉ាគ្រាន់តែហៅខ្ញុំទៅលើកអស់នៅមុខផ្ទះសោះក៏មករៀបរាប់អីវែងឆ្ងាយម៉េះលើក្រោយប្រាប់ខ្ញុំទៅខ្ញុំទៅហើយមិនបាច់រៀបរាប់វែងឆ្ងាយអញ្ចឹងទេហើយខ្ញុំមកអបប្រពន្ធខ្ញុំវាមានអីទៅខុសទៅអូឥឡូវនេះណាម៉ាក់ស្ដីឲ្យអីបន្តិចទួញគឺទទួលយកអត់បានទេណោះហាសិតតែម៉ាក់នឹងនិយាយច្រើននិយាយតែប៉ុណ្្នឹងសោះទៅបន្តិចទៀតនឹងនាងនឹងវាដឹកមកហើយអឺ ម៉ាក់អញ្ចឹងខ្ញុំតែជួយប្តីខ្ញុំដែរវិញល្អជាងមិនបាច់ទេខ្ញុំប្រាតកូនខ្ញុំទេអ្នកដតីក៏មកចេះបើមានការងារធ្វើបន្តក៏ធ្វើទៅហើយមើលមហូបមើលអីត្រឹមត្រូវតែល្ងាចហ្នឹងរាត្រីគេនៅញ៉ាំម៉ាយនៅហ្នឹងដែរម៉ាម៉ាលឿនខ្ញុំដឹងហើយមកទៅសិនណា នេះស្រស់ប្រហែលជាហត់ខ្លាំងហើយណាណែមិនបាច់ប្រឹងពេកទេណា នេះមហូបតែមួយមុខក៏ញ៉ាំបានដែរចាំបាច់ធ្វើអីច្រើនមុខដល់ថ្នាក់នេះអេប្រហែលជាសម្បូរលុយច្រើនណាស់ហើយមើលទៅបងអឺនេះ បង គឺជាបងថ្លៃរបស់បងទេពមែនទេឲ្យខ្ញុំសុំទោសណាដែលខ្ញុំអត់បានរាក់ទាក់ខ្ញុំស្មានតែអ្នកណាមកលេងម៉ាក់ តាមពិតគ្នាឯងសោះនេះបើមិនមែនជាបងថ្លៃរបស់ប្រទេសប្រហែលជាលើកដៃសំពះមិនរួចទេដឹងសេត្រីមិនចាំបាច់ប្រកែប្រកាន់ដូចច្រើនជាមួយនឹងមនុស្សដែលគ្មានការអប់រំបានច្រើននោះទេធម្មតាទេមានការអប់រំតិចតួច ហើយអនុវត្តបានប៉ុណ្ណាក៏ធ្វើបានប៉ុណ្ណោះដែរបង គឺខ្ញុំមិនហ៊ាននិយាយនឹងណាបងខ្លាចនៅពេលដែលខ្ញុំនិយាយទៅគ្មានអ្នកណាមកនិយាយជាមួយនឹងខ្ញុំអូបងឮថាបងមានកូនស្រីដែរមែនទេហេតុអីក៏មិនព្រមយកមកលេងផ្ទះម៉ាក់តិចទៀតណាម៉ាក់អាប្រកាសជាមានចៅច្រើនអូយបងដឹងអត់តិចទៀតណាម៉ាក់អាប្រកាសជាមានចៅរត់លេងពេញផ្ទះហើយ វិញលេងបាក់មិនដឹងជាស្អីរួមទាំងចៅដែលយើង មិនទទួលស្គាល់ផងតាមែនអត់ទេអូម៉ាក់ម៉ាក់និយាយអញ្ចឹងមិនបានទៅម៉ាក់នេះកូនរបស់ប្រទេបក៏ជាចៅរបស់ម៉ាក់ដូចគ្នាណាម៉ាក់ម៉ាក់និយាយអញ្ចឹងប្រយ័ត្នមានអ្នកអន់ចិត្តណាគេថាឲ្យម៉ាក់នេះស្រឡាញ់កូនស្រឡាញ់ចៅមិនស្មើគ្នាណាម៉ាក់ខ្ញុំត្រឹមទី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 នៅតែរវល់ព្រួតគ្នាធ្វើបាបគ្នានឹងឯងអ្នកណាធ្វើបាបអ្នកណាហើយទេឥឡូវនេះឯងផ្លាស់ប្ដូរច្រើនណាស់ពីមុនណាពាក្យទាំងអស់នេះវាមិនដែលចេញ ពីមាត់កូនប្រុសរបស់ម៉ាក់នោះទេតែឥឡូវនេះណាឯងផ្លែកទាំងចរិតពឹងទាំងទ្រុងអូយម៉ាក់ម៉ាក់បានហើយណាម៉ាក់នេះប្រហែលជាប្រុសទេពឃ្លានពេកទៅដឹងបានជានិយាយអញ្ចឹងណាម៉ាក់យើងដល់គ្នាញ៉ាំបាយទៅណា ញ៉ាំបាយទៅ មកនៅទីនេះទេអ្ហ៎យើងខំតរងនៅចក្រានបាយនេះមានអីឲ្យយើងជួយដែរអត់ហាអត់អីទេបង ខ្ញុំចិត្តរួចហើយលីបងមានការអីមែនទេលឺម៉ាក់ប្រាប់ថាឯងគឺជាស្រីបំរើស្រា តាមរយៈសារមែនអត់ដែលចុះចិត្តឲ្យមនុស្សប្រុសនេះគេលូកលាន់ណែហេតុអីឯងមកនៅទីនោះទៅហាមកនៅទីនេះធ្វើស្អីដឹងអត់ថាអ្នកផ្ទះនេះគេប្រកាន់អាមនុស្សបែបបែបហ្នឹង នេះគឺជាចរិតពិតរបស់បងមែនទេបងចូលចិត្តមើងងាយមនុស្សដែលគេធ្វើការងារដូចខ្ញុំហ៎ឬមួយក៏បងគិតថា មនុស្សដែលគេធ្វើការងារស្រីការ៉ាអូខេបែបនេះជាមនុស្សដែលមិនស្អាតមិនល្អទាំងអស់ហើយចុះវាប៉ិតដែរអត់ហាមនុស្សស្រីដែលធ្វើការបែបនេះគឺចូលចិត្តឲ្យមនុស្សប្រុសលូកលាន់លូកលាន់កាន់តែច្រើនណាបានលុយក៏វាកាន់តែច្រើនដូចគ្នាដែរដែរហើយបងតក្តៅកាហាយធ្វើអីវាជារឿងរបស់ខ្ញុំតាបងអា បើសិនជាបងមិនមកជួយខ្ញុំទេកុំមកចង់ខ្ញុំបែបនេះដំបងគិតថាបងគឺជាមនុស្សល្អតែចុងក្រោយមើងងាយអ្នកដតីដែលសម្បកក្រៅបែបនេះសំដែងសំណាស់ណែនេះឯងចង់បានអីពីម៉ាក់ចង់បានអីពីប្រុសទេនេះឯងគិតតែថាម៉ាក់ព្រមទទួលស្គាល់ស្រីធន់ធន់ដូចឯងបែបនេះហ៎យើងណាក៏មិនពេញចិត្តដូចគ្នាដែលប្រុសទេពនាំឯងមកនៅផ្ទះនេះនេះឯងគិតនៅចង់ជជក់លុយប្រុសទេពដល់អង្ការទៀតហ៎ បងខ្លះខ្ញុំមានជួអស់ហើយមិនຕົកឲ្យបងខ្លះម៉ែនេះអូណែកុំយកខ្លួនយើងណាទៅប្រៀបធៀបនឹងមនុស្សស្រីដែលរស់ស៊ីដូចជាឯងណាសប្បាយតែខ្លួនឯងតែនាំទុកដល់អ្នកដទៃអេនេះបើសិនជាពុកម្ដាយដឹងថាកូនទៅធ្វើការបែបនេះហើយនៅរត់មកតាមប្រុសដល់ផ្ទះអញ្ចឹងតើពួកគាត់នឹងមានអារម្មណ៍បែបម៉េចទៅណោះអេក្រែងបងនេះមានកូនស្រីដែរតើអីអេ បើសិនជាកូនស្រីរបស់បងគ្មានជំរើសមិនដឹងទៅធ្វើការងារអីហើយសម្រេចចិត្តទៅធ្វើស្រីការ៉ាអូខេនោះបងប្រកាសជាដឹងថាអារម្មណ៍ឪពុកម្ដាយនេះឈឺចាប់យ៉ាងណានោះមិនដែលនៅសុកសុកគេចង់ទៅធ្វើការងារស្រីការ៉ាអូខេនឹងទេដោយសារតែជីវភាពរបស់គេតើគេធ្វើបែបនេះបងដឹងនៅណែនេះសំណាងហើយណាដែលមនុស្សដែលគ្មានបញ្ញាដូចជាឯងនេះបានប្រទេបយំឲ្យដីស៊ីនេះគឺវាសំណាងណាស់ទៅហើយសំណាងហើយពេលនេះគឺបងតេបមិនមែនជាប្តីរបស់បង បើសិនជាប្តីរបស់បងប្រហែលជាពេលនេះបងមិននៅស្រុកបែបនេះទេនាងនាង ជាស្រីបំរើស្រាតាមរក្សាមែនអត់ដែលចុះចិត្តឲ្យមនុស្សប្រុសនេះគេលូកលាត់ណែហេតុអីឯងមកនៅទីនោះទៅហាមកនៅទីនេះធ្វើស្អីដឹងអត់ថាអ្នកផ្ទះនេះគេប្រកាន់អាមនុស្សបែបបែបហ្នឹង ហេតុអីក៏អ្នកផ្ទះនេះចិញ្ចឹមកូនចៅឲ្យខ្លាចទៅជាមនុស្សបែបនេះខ្ញុំមិនចង់ឈ្លោះជាមួយអ្នកណាទេព្យាយាមណាស់ហើយព្យាយាមធ្វើល្អព្យាយាមធ្វើគ្រប់សពបែបយ៉ាង តែក៏គេនៅតែមើលមិនឃើញឬមួយមកពីខ្ញុំធ្វើការនៅរាំងកសាទៅម្នាក់ផ្ទះនេះ Thôi tôi vô mình bán មកពីណាហ្នឹងហាមកពីណាអេអត់មានម្ចាស់ឯម៉ែនេះមកឥឡូវមកនៅជាមួយនឹងយើងណានៅជាមួយនឹងយើងបានអត់ នេះលេងជាមួយឯងក៏ម្យ៉ាងដែរបានធូរចិត្តខ្លះលេងជាមួយឯងក៏បានធូរចិត្តខ្លះដែរអញ្ចឹងឯងមកនៅជាមួយនឹងយើងយើងនឹងដាក់ឈ្មោះឯងថាអា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 បាកាលើសពីភេសជ្ជៈបើកម្លាំងរសជាតិឈ្ងុយឆ្ងាញ់ពីស្រូវសាលីទឹកដោះគោនិងកាកាវផ្ដល់នូវប្រូតេអ៊ីន4000មីលីក្រាមនិងកាល់ស្យូមខ្ពស់ឆ្ងាញ់មែនឈ្នះរង្វាន់ជាច្រើនសន្ធឹកសន្ធាប់ពីកម្មវិធីជប់គម្រោងដើម្បីឈ្នះពី Sir Card ទឹកដោះគោជូរអង្គមៀលឆ្ងាញ់ហើយផ្នែកភ្លឺច្បាស់ Sting ជីវិតប្រកបដោយភាពស្វាហាប់ស្មានជីវិតរស់រវើង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 ត្រង់ស្រីកញ្ចាស់ម្នាក់សាក់ស្កើដែលនៅអង្គុយក្បែរឯងនេះគឺគ្មាននៅក្នុងចិត្តឯងសម្បីតែបន្តិចហើយណោះមកចង់និយាយពីរឿងស្អីទៀតហើយបើនិយាយពីរឿងស្រស់ណាយូរយូរទៅវាស៊ាំឯងទេម៉ាក់ម៉ាក់មិនស៊ាំជាមួយនឹងស្រីម្នាក់នឹងនោះទេម៉ាក់ចង់ឲ្យឯងនេះបដិការតំណែងតំណងជាមួយវាឲ្យបានឆាប់ទៅហើយពេលណាឯងយកវាត្រឡប់ទៅវិញព្រោះថាក្នុងទ្រូងមករត់ថ្ងៃនេះវាស្ទើរតែឃ្លេទៅហើយ នេះឯងចង់ទុកឲ្យម៉ាក់ហ្នឹងរស់នៅបែបហ្នឹងរហូតអញ្ចឹងទៅហើយហាទេពម៉ាក់ស្រលធ្វើស្អីម៉ាក់ឲ្យមិនពេញចិត្តទៀតហើយហើយត្រង់ណាដែលម៉ាក់មិនពេញចិត្តម៉ាក់ប្រាប់ខ្ញុំមកណាខ្ញុំទៅប្រាប់ប្រពន្ធខ្ញុំឲ្យកែតែរាល់ថ្ងៃអ្វីដែលខ្ញុំឃើញគឺប្រពន្ធខ្ញុំមិនដែលធ្វើស្អីខុសទេអោះអញ្ចឹងហ៎អញ្ចឹងបានន័យថាម៉ាក់គឺជាអ្នកខុសដែលទៅរករឿងប្រពន្ធកូនឯងហ៎អឺម៉ាក់ខុសខុសត្រង់ថាម៉ាក់នេះវាខ្វាយខ្វល់ រឿងសេចក្តីសុខរបស់ឯងពេកម៉ាក់មិនខុសទេគ្រាន់តែម៉ាក់មិនដែរយល់គឺម៉ាក់យល់តែពីខ្លួនឯងខ្ញុំខំនាំស្រស់មកគឺដើម្បីពឹងពាក់ម៉ាក់ឲ្យម៉ាក់ជួយព្រោះមានតែម៉ាក់ជាមនុស្សចាស់នៅក្នុងផ្ទះតែចង់ក្រោយម៉ាក់ខ្ញុំជួយខ្ញុំឯណាបែរជាមកបបាយបំបាក់ខ្ញុំរហូតជួយអ្ហាម៉ាក់អាចជួយបានដរាបណាឯងនេះយកស្រីដែលល្អហើយនឹងម៉ាក់ពេញចិត្តយកមកឲ្យម៉ាក់នោះបានម៉ាក់ជួយ ហើយចុះស្រស់មិនល្អត្រង់ណាហើយត្រង់ណាដែលម៉ាក់មិនទុកចិត្តត្រង់វាជាស្រែកខោនឹងណាម៉ាក់ចេញដើរទៅណាម្ដងម្ដងណាគឺម៉ាក់មិនហ៊ានមើលភ្នែកញាតចំនោះទេគឺដោយសារតែឯងហ្នឹងគឺម៉ាក់ណាត្រូវខ្មាស់អស់អ្នកស្រុកអ្នកភូមិទាំងអស់ហើយអូខេម៉ាក់អ្វីដែលខ្ញុំនិយាយខ្ញុំនិយាយអស់ហើយតែបើម៉ាក់ស្ដាប់ខ្ញុំមិនបានទៀតគឺមានតែតាមហ្នឹងទៅនេះគឺឯងគិតចង់ទៅចោលម៉ាក់ឯងហាទេហេ យើងប្រាប់ឯងទៅចោះរឿងទាំងអស់ដែលម៉ាក់ត្រូវធ្វើហ្នឹងក៏ដោយសារតែឯងដែរណាហើយថ្ងៃណាឯងធំហើយយើងមិនចិត្តមកខ្លះតើអាទេព នួចមានស្រីផ្សេងហើយទៅរៀបការប្រពន្ធដើមតាមតនដល់រោងការនោះតែប្តីអះអាងថាគ្មានជាប់តាក់ទងនឹងគ្នាព្រោះគ្មានលិខិតបញ្ជាក់អំពីពីពីអូយមានរឿងអញ្ចឹងផងហ៎តិចកាត់លោកខ្ញុំដែរអឺបើរាល់ថ្ងៃនេះម៉ែគ្មានម្ដាយទទួលស្គាល់ផង ហើយបើសិនជាបងទេពគិតអញ្ចឹងខ្ញុំមិនខ្លាចទៅជាស្រីមេម៉ាយហើយឯងកើតអីទៀតហើយ សួរមុខអញ្ចឹងហ៎ហាមកហ៎អូព្រោះតែរឿងហ្នឹងទេអូអូនខ្លាចបងទៅការជាមួយនឹងស្រីផ្សេងមែនបងមិនធ្វើអញ្ចឹងទេបងមិនធ្វើតែម៉ាក់បងអាចធ្វើបានណាបើរាល់ថ្ងៃនេះ គាត់មិនដែរចាប់ទុកអូនជាកូនភាសាគាត់ផងហ្នឹងអូនភ័យហ៎បងអាយើងទៅចុះតាសវើទៅណាអូនចង់រៀបការពេញច្បាប់អូនចង់មានសិទ្ធិដូចដែរប្រពន្ធគេអឺអូនចង់លួចលាក់ចឹងទេ ដើរមួយជំហានគិតមួយជំហានទៅណា មុននឹងក្រោយ បងគង់ទៅណោអូនទៅចោះទេចាំដល់ពេលណា បងចាំដល់ពេលបងនេះទៅរៀបការជាមួយនឹងស្រីផ្សេងនឹងម៉ែនេះអត់បានទេអូនមិនទុកចិត្តអូនបារម្ភហើយបើរាល់ថ្ងៃនេះម៉ែក្មេងមិនដែលចាត់ទុកអូនជាកូនភាសា ខ្លាចបងនេះតែដូចព័ត៌មាននឹងអញ្ចឹងណាបងអាតាំងពីដើមមកអូនដែរសុំអីបងទេម្ដងនេះអូនសុំមិនណា ក៏បានស្អែកបងជួយអូនទៅណាតែបងត្រូវទៅជួបអ្នកម៉ាក់សិនណាអើថាមួយមកអឺបានហើយមកអូនត្រូវបត់កៅអៅទៅហើយងើបអូខេតែបងសុំថាមួយសិនណាអត់ទេមើល បត់កៅអៅសិនបានអត់ក៏បានអូខូចអត់បានទេស្អីនេះពួកអញចង់ធ្វើស្អីគិតឃើញមិនត្រូវតែចុះឯតាស៊ីវិលនោះម៉េចចង់ឲ្យគេដឹងលឺអី ហ្នឹងណាតិចទៀតណាត្រូវក្មេងស្រីនេះខោក្បាលឲ្យឈឺហើយអូយប្រុសកាត់អីហ្នឹងអូនហើយកាត់ស្អីទៀតហើយហើយបើទៅបើថាកើតមិនកើតទេយកទៅដាក់វត្តឲ្យហើយហ្មងទៅម៉ាក់មកនិយាយស្អីកាត់លេទាំងព្រឹកហ្នឹងហេនេះស្អីហ្នឹងមកពាក់មុខយ៉ាក់ដាក់ម៉ាក់អញ្ចឹងនេះម៉ាក់គ្រាន់តែនិយាយតាព្រោះបារម្ភនាងប្រពន្ធរបស់ឯងនឹងវាកើតស្អីម៉ាក់ប្រាប់ហើយតាថាវាមិនអីទេហើយមិនចិត្តតែចំណាយលុយចោលអត់ប្រយោជន៍ចឹងយើងនិយាយអីឯងឯងចិត្តស្ដាប់យើងអីហាទេដៃតលេអញ្ចឹងតើបានមួយនឹងវាខំរត់តាមមកហ្នឹងបានហើយមិនក្រៅទេនៅស្ងៀមទេ យើងគ្រាន់តែចង់មកមើលឯងថាថាងាប់ហើយនៅអាងនឹងយកទៅកប់តែបើមិនទាន់ងាប់ទេណានេះផឹកថ្នាំនេះទៅនេះម៉ាក់បញ្ញាប់ទៅចាត់ការទៅណាតន់រឿងនៅក្តៅក្តៅបើទុកយូរបន្តិចទៀតច្បាស់ជាបេះមិនចេញទេម៉ាក់បើ2ខែទៀតណានាងឯងមករត់ចេញពីកន្លែងនេះទេណាកុំហៅយើងថានិយាយព្រឹកអីសោះអើយខ្ញុំដឹងទូខ្ញុំធ្វើល្អ